នៅពេលដែលយកចង្ហាន់ត្រូវទៅប្រគេនព្រះសង្ឃទី1សូត្របាលីឧទ្ទិសញាតទី2អធិដ្ឋានថាសូមឲ្យសមាទិដ្ឋិក្នុងព្រះពុទ្ធសាសនាគ្រប់គ្រប់ជាតិទី3ដោយអំណាចនៃបុណ្យធ្វើរឿយរឿយនេះសូមឲ្យខ្ញុំរួចចាក់ទុកផងចុះទី4សូមទាននេះជាទីត្រេកអរដល់សង្ឃផងចុះករណីចង់សួរថាតើទង្វើនេះករណីធ្វើខុសឬក៏ត្រូវទេម្ចាស់ ធ្វើយ៉ាងម៉េចมันសំខាន់សំខាន់យល់ថាម៉េចអញ្ចឹងណាយល់ថាម៉េចបានធ្វើអញ្ចឹងអឺបើនិយាយពីរលចង្ហាន់ប្រកេនប្រសង់សម័យពុទ្ធកាលគេមិនមែនមែនឧទ្ទិសញាតរលតែពេលទេយើងឥឡូវធ្វើទៀនចំពោះប្រសង់ភ្លេចអាណិតប្រសង់វាភ្លេចជ្រះថ្លាមួយប្រសង់ណា គឺមានតែអ្នកស្លាប់ជាអារម្មណ៍វាដែលមាន សង់ជាអារម្មណ៍មែនទេណាឲ្យតែនឹកឃើញឲ្យលោកឆាន់គឺនឹកខ្មោចអាត្មាខណៈកណ្ណលើកឧទាហរណ៍គេថាមានសំណួរមួយដែលសួរអាត្មាណាគេថាអោបប្តីនឹកសង្សារចាស់ណានោះសំណួរសួរអាត្មាមែនតែនមកតាមឡាយហ្នឹងឆ្នាំណានោះហ្នឹងហើយអញ្ចឹងតួប្តីហ្នឹង ឲ្យតែគេប៉ះពាល់យើងប៉ះតែរាងកាយហើយគេនឹកតាគឺនឹកតែប្តីចាស់របស់គេគឺមិនដែរខ្មែរមានអារម្មណ៍បែបហ្នឹងនៅពេលដែលរាល់ពេលរាល់ពេលដែលគេឲ្យឆានហើយគឺមានតែប្រົບដើម្បីតែខ្មោចមិនថាហាមមិនឲ្យទេប៉ុន្តែរាល់ពេលពេកដល់ពេលរាល់ពេលពេកទៅអាថា ថ្មនេះបើសិនជាគេអត់នឹកខ្មោចម៉ែអូគេទេបែរអត់បាយឆាន់ហ្មងវាអត់មានថ្ងៃណាបើវាមានហើយរហងៃនឹងមានបដាបដាបើគាត់ថាបើសម្រាប់ជា ទូទៅពីមុនពីមុនមកជាពិធីបុណ្យអីអីហ្នឹងគឺគឺរបៀបដូចថា បើគុំតែគេនឹកដល់ខ្មោចម៉ែខ្មោចអូគេឯងអត់បាយហ្មងណា វារត់តម្លៃខ្លួនឯងវាអត់ឃើញវាអត់មានណាវាអត់មានតម្លៃចំឯងរស់មកជីវិតលោកសង្ឃប្រហែលជាប្រហែលជាអត់បានប្រយោជន៍ដល់សង្គមអីបន្តិចមែនណាគាត់ធ្វើនាយសាឲ្យខ្មោចប៉ុណ្ណឹងរយៈកាលចុងក្រោយនេះដែលអាត្មាសบายចិត្តសบายចិត្តត្រង់ថាដូចជាអ្នកខ្លះគាត់យកចង្ហាន់មកគាត់ថាបានយល់បានអីយ៉ាងទៅ ចង្ហាន់ហ្នឹងចង្ហាន់អរគុណអូអាត្មាឆាន់ដោយមិនរង្គៀសឯង ឃើញថាអូមានន័យថានៅស្លៀកស្បងកោសក់ហ្នឹងនឹងមានប្រយោជន៍ដែរអាចអាចជួយមនុស្សបានដែរតាហើយដល់ពេលដងណាក៏ឮថានឹកតែខ្មោចឯងនេះនេយសាឲ្យខ្មោចឯណាប៉ុន្តែសួរអញ្ចឹងសួរថាអាត្មាចង់បំបត្តិអារបៀបគេ នឹកម៉ែអូគេ ថាអត់ទេអាត្មាអាត្មាមិនបាន ថាអញ្ចឹងឯងយើងចង់នឹកក៏នឹកទៅ ប៉ុន្តែតម្លៃសង់មែនតែនវាអត់មានព្រោះគេមានជំនឿថា កាលណាប្រកេនតាមលោកទៅ ដល់ម៉ែអូខេគេយល់អញ្ចឹងណាកុំមកលឺអាចារ្យថាអញ្ចឹងអត់ឲ្យទេលោកហ្នឹងអញ្ចឹងបានឆ្នាំណានោះបងស្រីម្នាក់គាត់មកជួបអាត្មានៅហ្នឹងគាត់ថាពីមុនគាត់យល់ថាគាត់គឺ ជាពុទ្ធសាសនិកហើយគាត់បំពេញយ៉ាងល្អគាត់ថាក្នុងនាមជាពុទ្ធសាសនិកក្នុងនាមជាពុទ្ធបរិស័ទរបស់គាត់ពីមុនគាត់ថា enough ហ្មងត្រូវគាត់ធ្វើអញ្ចឹងគាត់ថាមួយឆ្នាំគាត់ទៅវត្តពីរដងអឺម្ដងភ្ជុំបិណ្ឌព្រោះអឺខែមនសនរដូវត្រូវនឹកលឹកដល់គុណបពការីជន ហើយម្ដងទៀតចូលឆ្នាំខ្មែរព្រោះគាត់ជាខ្មែរណាគាត់ថាគាត់បានបំពេញកតបកិច្ចរបស់គាត់គ្រប់ជ្រុងជ្រោយគាត់យល់ចឹងហ่ะពីមុនណាព្រោះទី1នឹករលឹកដល់ម៉ែឪជាដូនជាតាបានទៅវត្តទី2គាត់ជាខ្មែរអញ្ចឹងចូលឆ្នាំប្រពៃណីខ្មែរគាត់ត្រូវតែទៅទៅ ហើយទៅនឹងក៏បានបាយមួយស្រាក់អីប្រគេនលោកឆាន់យ៉ាងដែរឥឡូវយើងយើងយើងមើលគុណតម្លៃលោកសង្ឃវិញណាគិតហ៎គិតបន្តិចអីលោកសង្ឃធ្វើអីធ្វើអីចេះទី1ដល់គេនឹកខ្មោចម៉ែអូគេបើគេមករបើគេមានរឿងពិបាកចិត្តអីគេមិនមករទេគេមិនយកបាយឲ្យឆាន់ទេអានោះហ្នឹងហើយ គេមានបញ្ហាដូចថាមានកង្វល់មាន stress មានអីចឹងគេមិនមករកទេតើគេនឹកខ្មោចហ្នឹងបានទៅរកព្រោះលោកហេងខ្មោចវាចេះតាក់ទងគ្នាបាននិយាយនិយាយខាងឲ្យគិតទេហ្នឹងហើយតែយើង ធ្លាប់បានថ្វាយបង្គំលោកសង្ឃដោយ ដោយសភាពពីរនឹងនៅអ្នកមើលទាំងអស់គ្នាឬក៏អ្នកពុទ្ធបរិស័ទទាំងអស់គ្នាដែលយើងទៅថ្វាយអង្គមព្រះសង្ឃហ្នឹងណាថ្វាយអង្គមដោយទី1ជ្រះថ្លាថាឃើញព្រះសង្ឃលោកបដិបត្តិល្អគឺដោយសិលសមាធិបញ្ញាគូជ្រះថ្លាមកទុនដៃមកឃើញទុនដៃអូលោកល្អអញ្ចឹងណាទី1ទី2គឺលោកបានធ្វើអ្វីមួយយ៉ាងជាលក្ខណៈធម្មទាន ឲ្យយើង ដឹកនាំបង្ហាញពយល់ផ្លូវយើងយើងក៏ភ្លឺទៅ ពីមុនយើងភ្លឺដល់ស្ដាប់ភ្លឺទៅក៏បាត់ភ្លឺទៅអរគុណលោកទៅនឹងក៏ឲ្យចង្ហាន់លោកឆាន់ដែរក៏ថ្វាយគុំលោកដែរតើសម្បូរទេលក្ខណៈពីរនឹងឬក៏កណ្ដឹងសម្បូរថាយើង ខ្មែរកាន់ពុទ្ធសាសនាឃើញប្រសងត្រូវទៅថ្វាយគុំអីចេះចោះមានតែប៉ុណ្្នឹងឬក៏មិនហ្នឹងហើយ ចឹងអឺវិលមកសំណួរនេះវិញដែលថាសូត្របាលីឧទ្ទិសញាតសូត្រក៏សូត្រទៅអ៊ីទាំងវោញាតៃណងហោតសុគិតាហន្តញាតយោនឹងអធិដ្ឋាន សូមឲ្យមានទិដ្ឋិអសម្មាទិដ្ឋិនឹងចេញចោះអត់អីទេចង់និយាយមិនក៏បានដែរសំខាន់យល់ថាម៉េចហ្នឹងហើយក៏ប៉ុន្តែបើចំពោះអាត្មាវិញនៅ ពេលដែលយល់ធម៌ដែលកើតពីហេតុរឿយរឿយញយញយរឿយរឿយញយញយពាក្យតសូមមកឡើយនិយាយហ្មងណា សម្រាប់ខ្លួនឯងបើសម្រាប់អ្នកដទៃធ្វើឲ្យសុបាយចិត្តខ្លះអីមកអាចនិយាយនិយាយថាអឺសុវត្ថិភាពតាមផ្លូវអីអីចេះចោះជាពាក្យគួសមមកនិយាយខ្លះតែបើបើសម្រាប់ខ្លួនអាត្មាផ្ទាល់ហ្នឹងបើផ្សព្វផ្សាយមេត្តាធម៌អីផ្សព្វផ្សាយបុណ្យអីអាហ្នឹងនិយាយខ្លះនេះសំណួរទី1ប៉ុន្តែអធិដ្ឋានគ្រប់គ្រប់ជាតិសុំឲ្យរួចផុតទុក្ខហ្នឹងសុំអីអីហ្នឹងអាត្មាឡើងនិយាយបណ្ដោយ លែងនិយាយហើយលែងគិតទៀតធ្វើតាហេតុវាយល់ព្រោះអានេះកើតជាបច្ច័យឲ្យនេះកើតមើលតាបច្ចុប្បន្នយើងធ្វើអីចឹងសម្រាប់ថ្មខ្លួនឯងចឹងពាក្យថាសុំឲ្យខ្លួនឯងទៅជាអញ្ចេះសុំខ្លួនឲ្យខ្លួនឯងទៅជាអញ្ចេះលែងមានហ្មងលែងមានហ្មងប៉ុន្តែថ្មទៅហាមអ្នកទាំងអស់គ្នាមិនឲ្យសុំចឹងថាអត់ទេព្រោះកម្រិតយល់ប៉ុណ្ណឹងជាសុំចឹងទៅប៉ុន្តែទៅយល់មែនទេនោះសំបីតែឈ្មោះនៅពេលហ្នឹងក៏លែងសុំដែរលែងសុំ ហ្នឹងហើយដូចមិនឲ្យតែនិយាយពាក្យនៅពេលហ្នឹងយល់ត្រូវទេដូចថ្មវិភាកចម្រៀងមួយបទលោកតាស៊ិនសមុទ្រគាត់ច្រៀងណាសម្រាប់ខាងក្រៅវាមិនខុសអីទេប៉ុន្តែបើយើងវិភាគតាមន័យធម៌វាមិនត្រូវទេបទបុផាង្គោបុផាង្គោហ្នឹងក្នុងន័យអីលៀនជុលដំរីរៀមអុចធូបសង ឲ្យនីមាសបងជួបនិព្វានអើយព្រោះយើងស្ដាប់តាមន័យទូទៅព្រោះហើយតួបនហ្នឹងតួមិឆាទិដ្ឋិណាហើយនិព្វានហ្នឹងវាលះអាមិឆាទិដ្ឋិហ្នឹងវាអត់ត្រូវទេប៉ុន្តែមែនទៅកែរឿងហ្នឹងព្រោះចម្រៀងមិនបានគិតអីដល់រឿងហ្នឹងចង់និយាយថាម៉េច ហើយក្នុងន័យចម្រៀងហ្នឹងក៏ក៏សុំឲ្យជួបគ្រប់ជាតិដែរព្រោះជាតិហ្នឹង វាមិនបានទៅហើយវាមិនបានជួបទៅហើយហ្នឹងសរសើរអីមើលអីមិនខ្លះមកភ្លេចអស់ចម្រៀងហ្នឹងមើលរីអើយគុំយំឲ្យ ខ្ញុំទឹកភ្នែកតឹងទ្រូងស្ទើបែករំលែកទុកផងអីណានៃចឹងទៅ ប្រាសាទអ្នកពន់បាយ័នមុខ 4ប្រាសាទបាពួនមិនដេចធ្វើប្រងើយអ្នកដឹងរឿងខ្ញុំនឹងស្រីអស់ហើយចុះហេតុមិនដេចឡើយឲ្យទ្រូងកំព្រាអីណាណីទៅបតោសណាបតោសបតោសប្រាសាទជាតិយើងស្ដាប់ទៅវាជាពលឹងជាតិឯងប៉ុន្តែគ្រាន់ថា បើយើងយកមកវិភាគទៀតវាបានមកកម្រិតឯងហ្នឹងហើយវាមានតតូនតែវាមានតែស្អីស្អីចឹងឯងជាមួយអអាទិទេពជាមួយស្អីស្អីហ្នឹងហើយចុងក្រោយគឺ រៀនលៀនជុលដំរីរៀមអុចធូបផ្សងឲ្យនីមះបងលីនីនឹងជួបនៅពៀនអើយប៉ុន្តែអាខាងមុននឹងទៀតនឹងចង់ជួបស្រីគ្រប់ជាតិអាត្មាចង់បញ្ជាក់បន្តិចអត់មានទៅបង្អាប់ទេការតែងនឹងព្រោះហើយមានឃ្លោងមានឃ្លាមានរំដំមានស្អីក្នុងហ្នឹងហើយប៉ុន្តែគ្រាន់តែចង់និយាយថាទឹកថែខាងក្នុងអាត្មាមកហែកទឹកថែខាងក្នុងថា ក្នុងគំនិតមនុស្សទាំងឡាយនឹងដែលចេះតែចង់ប្រាថ្នានិព្វានចេះយល់ថានិព្វាននឹងវាសុខអញ្ចឹងចេះមានជីវិតទៅសុខក្នុងនិព្វាននឹងទៀតអញ្ចឹងណាអញ្ចឹងហើយបានចម្រៀងនោះក៏វាមានន័យអញ្ចឹងទាំងអាចារ្យឲ្យពរថាសុំឲ្យបានសម្បត្តិ3សម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិនិព្វាននឹងអត់មាននិព្វានថាជាការរំលត់ខានទេអត់យល់អញ្ចឹងទេ យល់ថាសោយសុខក្នុងនិព្វានទៀតអញ្ចឹងហើយបាននៅក្នុងចម្រៀងនោះមានពាក្យថាសងជួបគ្រប់ជាតិអញ្ចឹងទៅនិព្វានហើយបាន ស្គ្រប់ជាតិស្អីទៀត Ha ha ha. ហ្នឹងហើយដូចយើងប្រាថ្នាសម្បត្តិនិព្វានរាល់ថ្ងៃហ្នឹងវាមិនមែនយល់ពីការ រំលត់ជាតិណាហ្នឹងហើយចង់ទៅសោយសុខនៅក្នុងនិព្វានទៀតអញ្ចឹងដល់ពេលយើងយល់ដល់យើងយល់មែនទេទៅឈប់ប្រាថ្នាទៀតនិព្វានហ្នឹងមកហងៃអត់ដែរប្រាថ្នានិព្វានណាអត់នឹងពូប្រាថ្នាតាំងពីដើមមកប្រាថ្នាបានតែឈ្មោះវាអត់ដែរបានមែនទេហ្មងបានតែឈ្មោះហើយវាខុសពីសភាពដើមទៀតណា វាខុសពីសភាពនៃនៃព្រះនិព្វានមែនទេនឹងទៅទៀតពីព្រោះអីតួនិព្វានហ្នឹងវាវាជាបដិបៈផ្ទាល់ជាមួយនឹងអាតួប្រាថ្នាហ្នឹងតែហ្មងតួលោភៈហ្នឹងតែហ្មងឃើញទេអានៅក្នុងអរិយសច្ចៈធម៌4ទុក្ខសច្ចៈជីវិតហ្នឹងវាប្រព្រឹត្តដូចជាទុក្ខក្នុងបញ្ញខណ្ឌហ្នឹងជាទុក្ខហើយក្នុងទុក្ខហ្នឹងវាមានតួហេតុដែលនាំឲ្យកើតទុក្ខមួយគឺតណ្ហាគឺអាចចង់បាននេះចង់បាននោះណាតួតណ្ហាហ្នឹងតួហេតុដែលនាំឲ្យកើតទុក្ខហើយដល់ពេល និព្វានគឺតណ្ហាកយោសាបទុកខੰងជានិតិអស់តណ្ហានិព្វានណាឃើញទេហើយយើងយកតណ្ហាទៅប្រាថ្នានិព្វានតែនិព្វានគឺជាតួអស់តណ្ហាជាវិរិយកៈធัวឃើញទេអារិយកៈវាទៅជាពៈវាទៅប្រាថ្នាឲ្យដល់វិរិយកៈប្រះចារិយកៈឈប់ប្រាថ្នានិព្វានហ្នឹងឯងឃើញទេហើយយើងប្រាថ្នានិព្វានមានដែលត្រូវអីម្ដងកាន់តែប្រាថ្នាកាន់តែវែងកាន់តែមិនស្គាល់និព្វានហ្នឹងឯង ហ្នឹងអញ្ចឹងបានជាព្រះសម្មាសម្ពុទ្ធហ្នឹងចេះតែសំដែងពន្យល់ឲ្យយើងស្ដាប់ឲ្យយើងគិតឲ្យយើងពិចារណាបង្កើតបញ្ញាទេបញ្ញាកាន់តែចម្រើនឡើងចម្រើនឡើងឈ្មោះនៅពេលឡើងញងបានទៀត